បាទយុមិញ Rashford ក៏ធ្វើបានល្អបាទលេងយ៉ាងច្បាស់ហើយមើលឃើញការប្រឹងប្រែងរបស់គាត់ខ្លាំងក្នុងប្រអប់គ្រោះថ្នាក់តែគាត់ក៏ត្រូវបានផ្លាស់ប្ដូរចេញ ជំនួសវិញដោយ Ronaldo បាទហើយអង់តូនីក៏បានផ្លាស់ប្ដូរចេញដែរ Casemiro អីផ្លាស់ប្ដូរចូលមកវិញបាទនិង Fred បាទហើយនឹង Harry Maguire ក៏មានការផ្លាស់ប្ដូរចូលដូចគ្នា បាទដូច្នេះ អឺស្ថានភាពនៅពេលនោះគឺតាមពិតទៅខ្ញុំគិតថាបាល់ហ្នឹងប្រហែលជាស្មើគ្នាអាសនៈវាយបកមួយស្មើហើយការតំចូលទីរបស់ប៊ូកាយូសាកាបាទតែជាការលេងផ្្លាត់ស្នៀតលេងផ្្លាត់ស្នៀតពីខ្សែបំរើកណ្ដាលបាទអឺបុកចូលមកទម្លុះហើយក៏បង្កើតជាក្របបាទតាមពិតទៅអាសនៈមានក្របបាននាំមុខមុនបាទគេពី Gabriel Martinelli ពេលនោះគឺចាប់ផ្ដើមដំបូងមកភ្លាមគឺ Man U អ្នកមានបាល់បុក ដាក់សម្ពាធទៅលើ Arsenal ហើយ Odegaard គាត់ទៅព្យាយាមដណ្ដើមបាល់ពី Christian Eriksen ដណ្ដើមបាល់ហើយបោះចោះមកបញ្ជូនឲ្យ Martinelli តបចូលទីតែដល់ពេល check VAR យើងឃើញថា Odegaard បានបង្កើតកំហុសដោយសារការរុញប្រើប្រាស់ចលនាក្នុងការរុញកីឡាករ Eric អឺ Christian Eriksen ដួលបាទ VAR បានចាប់យកនៅរូបភាពហើយបញ្ជាក់ម្ដងហើយម្ដងទៀត តែមានអ្នកគ្រប់គ្រងរបស់ក្រុមអាសនៈខ្លះគាត់អត់ព្រមទទួលយកថាបាល់នេះគឺជាបាល់កំហុសរបស់ Martin Odegaard គាត់គិតថា VAR នឹងជួយក្រុម Man U ទៅវិញប៉ុន្តែសម្រាប់ខ្ញុំខ្ញុំនៅអត្ថាធិប្បាយខ្ញុំមើលផ្ទាល់បាទខ្ញុំមើលឃើញហើយខ្ញុំនិយាយមុនអាញាកដាទៀតបាទខ្ញុំនិយាយមុនអាញាកដាទៀតបែបបងប្អូនមើល live ខ្ញុំជំនាញបែបដឹងហើយខ្ញុំមិនមែនជាអ្នកគ្រប់គ្រង Man U ទេខ្ញុំនិយាយក្នុងនាមជាអ្នកអត្ថាធិប្បាយខ្ញុំនិយាយក្នុងនាមជាអ្នកទស្សនាធម្មតាម្នាក់ខ្ញុំអ្នកគ្រប់គ្រងលីតទេបាទ ហើយខ្ញុំមិនគិតថា Man U អាចយកឈ្នះ Arsenal ផងព្រោះ Arsenal ជំនាញលេងល្អបាទលេងល្អសាច់បាល់គ្របលើ Man U ច្រើនជាងបាទតិចទៀតខ្ញុំយល់ហេតុអីបានជា Arsenal ចាញ់ដល់ទៅ3-1បាទតាមការគិតរបស់ខ្ញុំអញ្ចឹងបាទអញ្ចឹងខ្ញុំចង់និយាយថាអាបាល់ដែល VAR ចាប់បាននេះគឺយើងត្រូវទទួលស្គាល់ទទួលយកបាទយើងឃើញថាចំហរបស់ Eriksen គាត់នៅពីក្រោយនៅពីមុខ on the guard អន្តរកម្មអ្នកទៅដណ្ដើមបាល់ការដណ្ដើមបាល់បើសិន ជាយើងប្រើប្រាស់កាយវិការទៅរុញទៅច្រានទៅឬក៏ចាប់ទាញនោះគឺជាការដណ្ដើមដែលបង្កើតកំហុសប៉ុន្តែបើសិនជាយើងទៅដណ្ដើមដោយត្រឹមតែលូកសម្ដៅយកតែបាល់មិនប្រើប្រាស់កាយវិការណាមួយប៉ះពាល់ទៅលើគូប្រកួតទេគាត់តែប៉ិតដល់មិនប្រើដៃគាត់ប៉ិតពាំងអញ្ចឹងវាអត់មានបញ្ហាទេ តែបើសិនជាយើងយកក្បាលទៅបុកគេស្មា ដៃទៅរុញគេជើងទៅធាក់ចំជើងគេ ដល់មិនបានប៉ះបាល់នោះវាជាកំហុសហើយបងប្អូនមើលបាល់ VAR នោះឡើងវិញបងប្អូននឹងឃើញថា Martin Odegaard គាត់ទៅបាទប្រើប្រាស់ដៃរៀងវាសរុញទៅលើកីឡាករ Christian Eriksen ណាហើយបាល់នេះគ្រូបង្វឹកលោកមីកេអតេតាអត់មានតវ៉ាទេពីព្រោះគាត់ដឹងថាបាល់នេះគឺជាបាល់កំហុសរបស់ Odegaard ទៅទៅវិញអ្នកគ្រប់គ្រងអាសនលមួយចំនួនទេបាទអ្នកគ្រប់គ្រងអាសនលមួយចំនួនគាត់ទូចទេបាទមិនមែនទាំងអស់គាត់អត់ទទួលយកគាត់ទទួលយកឡើយហ្នឹងគាត់ថា VAR ខ្ញុំឃើញផឹកឡើង troll ថាលោកគ្រូតា Sally Ferguson ហ្នឹងគាត់អង្គុយនៅក្នុង VAR អ្នកអ្នកកាន់ VAR ហើយត្រូវលេងក្នុងទឹកដី Man U ទៀតបាទគាត់គិតថា VAR អត់អត់សុក្រិតបាទប៉ុន្តែបើបងប្អូនមើល live យប់មិញខ្ញុំនិយាយមុនអាញាកដាទៀតព្រោះខ្ញុំនៅកដាតើខ្ញុំមិនអ្នកនៅ ក្នុង VAR អីខ្ញុំនៅកណ្ដាលខ្ញុំអ្នកនិយាយខ្ញុំថាបាល់នេះតាមខ្ញុំមើលគឺកំហុសរបស់ Odegaard ហើយបាល់នេះគឺមិនមែនមិនអាចផ្ដាល់បាល់តបចូលទីដោយ Martin Lee បាន ទេពីព្រោះ Martin Odegaard គាត់បានលូកបំពេញបាទទៅលើ Christian Eriksen មុនហើយបញ្ជូនទៅឲ្យ Martin Lee បានបង្កើតជាក្របនេះអញ្ចឹងត្រូវសាររើមកមើលអាកន្លែងរុញប៉ះពៀគ្នារវាង Odegaard ជាមួយ Eriksen សិនទើបបាន សម្រេចថាបាល់នេះចូលឬមិនចូលជាផ្លូវការអានឹងចំណុចមួយតាមពិតទៅ អាបាល់ដែលលេងជាលក្ខណៈគូគូខ្លាំងដូចគ្នាអញ្ចឹងណាបើសិនជាក្រុមណាមួយមានឱកាសនាំមុខមួយមួយមុនក្រុមនោះមានលទ្ធភាពមានអតិភិបមុនហើយបាទធម្មតាទេបាទឧទាហរណ៍ថាអាចពេលនោះអាសណលជាអ្នកនាំមុខមុន Man U អាចនឹងបែក Man U អាចជាក្រុមដែលបែកហ្សើវិញមិនមែនជាអាសណលទេតែផ្ទុយទៅវិញបន្ទាប់ពី Martinelli ដកគ្រាប់បាល់ចេញពី Martinelli ហើយប្រមាណនាទីបែរជានាទីទី34 បើយើងឃើញថាអង្គតូនីបានទាត់បញ្ចូលទីពីការបញ្ជូនរបស់មកគូ Rashford ឲ្យទៅគាត់បាទគាត់រត់ទៅស្របវឹបវឹប Bruno Fernandes ឲ្យមក Rashford Rashford នៅកណ្ដាលអញ្ចឹងចន្លោះប្រហោងអង្គតូនីមកលឿនមែនតែនហើយក៏បញ្ជូនល្មមអង្គតូនីអត់មានទុកទេទះផ្លាកោងជើងឆ្វេងនឹងផុតដៃរបស់ Aaron Ramsdale បង្កើតក្របក្របបាល់ទី1នេះហើយគឺជាក្របបាល់ដែលជាក្របបាល់បង្កើតទៅជាក្របបាល់ទី2ក្របបាល់ទី3 និងគ្រាប់បាល់ទី4ព្រោះ3 1អញ្ចឹងបូកចុះនេះ4គ្រាប់គ្រាប់បាល់ទី1នេះគឺសំខាន់សម្រាប់ Man U ដោយសារក្រុម Man U ដំបូង Man U អ្នកបុកប៉ុន្តែអស់ពីបុកម៉ាទីនេលីនឹងតក់ដល់ចូលហើយគឺ Arsenal អ្នកបុកវិញ បាទ Arsenal លេខគ្រប់គ្រងលើទីលានវិញ បាទតង់ទី1តង់ទី2សាច់បាល់នៅលើជើង Arsenal ច្រើនជាង Arsenal មានបាល់ជញ្ជ្រុំបាទជញ្ជ្រុំនៅមុខបុតរបស់ក្រុម Man U ច្រើនជាង Man U ត្រូវទទួលស្គាល់ការប្រកែកហ្នឹង ណាបាទអាសនលគេលេងល្អមែនប៉ុន្តែអ្វីដែលសំខាន់ដែលធ្វើឲ្យអាសនលចាញ់3មួយយប់នេះយប់មិញនេះគឺការលេងដោយបាក់ទឹកចិត្តបាទឬក៏ដោយសារការខិតខំប្រឹងប្រេះខ្លាំងពេកធ្វើឲ្យដាច់មាត់បាទធ្វើឲ្យ Man U លេងបាល់ counter attack មកវិញ ជាច្រើនលើកច្រើនសារអានេះវាជាធម្មជាតិនៃ game នៃបាល់ទាត់នឹងបាទ តបដាតែគេនាំមុខយើងហើយយើងណាទៅអង្គុយចាំគេបន្ថែមទៀតប៉ុន្តែ នៅពេលដែលអាសនលតាមមួយស្មើក៏អាសនលនៅតែគ្រប់គ្រងបាល់នឹងជើងច្រើនដែរបាល់មែនយូលេងលេង2 3ប្រកួតចុងក្រោយនេះឈ្នះដោយសារបាល់ counter attack អញ្ចឹងបាល់ counter attack ពឹងផ្អែកទៅលើអីបាល់ counter attack គឺពឹងផ្អែកទៅលើខ្សែការពារជាសំខាន់បើសិនជាខ្សែការពារយើងអត់ខ្លាំងទេយើងដេកផកគេ តែបើខ្សែការពារយើងខ្លាំងទប់ជាប់ល្បេះមកវិញបានន័យថាយើងទៅដុតផ្ទះគេវិញបាទគេដុតផ្ទះយើងអត់ឆេះយើងទៅដុតផ្ទះគេវិញឆេះអាហ្នឹងត្រូវខ្លាំងខ្សែការពារណាបាទអញ្ចឹង Man U 3ប្រកួតចុងក្រោយនេះលេងល្អតំបន់ការពារល្អជាងគេទាំងអស់9បន្ទុកបាទ3ប្រកួតដែលឈ្នះកន្លងមកទាំងប្រកួតទី4ជុំមិញនេះក៏ដោយខ្សែប្រយុទ្ធរបស់ Arsenal Gabriel Jesus អត់អាចធ្វើអីបានទេ គាត់គឺជាកីឡាករដ៏សំខាន់មួយរូបដែលលោក Eric Ten Hag បានបដោតការយកចិត្តទុកដាក់ទៅលើគាត់ហើយឲ្យខ្សែការពារដូចជា Rafael Varane បាទអឺហើយនឹងកីឡាករ Lisandro Martinez បិទខ្វិតហ្មងបាទធ្វើអត់ចេញគឺ Dalot Varane ហើយជាមួយនឹង Martinez គាត់ទទួលទទួលភ្ញៀវ Gabriel Jesus បានល្អណាស់ មើលការខុសត្រូវ បានល្អមែនតើមិនឲ្យ Gabriel Sess ធ្វើអីចាញ់ទេនិយាយរួម Gabriel Sess លេងធុញគាត់បដូរគាត់ព្យាយាមដូរតំបន់លេងដែរគាត់អត់លេងតកដាហ្នឹងគាត់ទៅស្វេងគាត់ទៅស្ដាំធ្វើអីអត់ចាញ់ហើយគាត់ជាតួឯក Gabriel Sess ហ្នឹងគឺអ្នកបញ្ចប់ទីដ៏ល្អរបស់ Arsenal Arsenal ទិញយកមកគឺមានគុណភាពហ្មងស័ក្តិសមនឹងតម្លៃខ្លួនដែលដែលចាយទៅតម្លៃផ្ទះដែលចាយទៅជាង50លានថោនទិញគាត់យកមកហ្នឹងគឺ 4ប្រកួតដែលអាសនលឈ្នះរហូតគឺមានចំណែករបស់គាត់ល្បឿនហើយសុទ្ធច្បាស់ដែរអញ្ចឹងគាត់យំមិញលោករ៉ៃថិនហាក់ចុចឈ្មោះមើលមើលមើល Gabriel Jesus ជាប់ជាប់ស្វិតអត់មានត្រូវចេញទេអ្នកដែលកលុកខ្ញុំមិញរបស់អាសនលម៉ាទីណាលីជាមួយនឹងសាកាពីរអ្នកនេះបុកឆ្វេងបុកស្ដាំចំណែកឯ Gabriel Jesus គឺគាំងស្ដុកធ្វើអត់ចេញអញ្ចឹងនៅពេលដែលកីឡាកររបស់ខ្លួនមួយ គាំងនៅក្នុងតំបន់កណ្ដាលនេះមានតែផ្លូវពីរទេគឺការលេងរុលពីឆ្វេងពីស្ដាំពីឆ្វេងពីស្ដាំពីឆ្វេងពីស្ដាំជាលទ្ធផលការលេងរុលនេះគឺបានទទួលនៅលទ្ធផលដោយសារការទាត់ចូលទីហ្នឹងក៏មិនមែនជាការលេង build up ពីក្រោមមកហើយបង្កើតជាក្របដែរគឺការលេងដោយកីឡាកររបស់ Man U មួយគាត់ខូចបាល់ខ្លួនឯងហើយដាច់ទៅវិញទេ បាទក៏មិនដូច្នោះក៏អត់មានក្របទៀត Arsenal ខ្សែការពារ Man U ល្អពេកមិនមែន Arsenal អមទេខ្សែការពាររបស់ Man U ល្អពេក ទាំង4នាក់ទាំងថៃរ៉េម៉ាឡេស៊ីបិទសាកាបើសិនជាយុបមិញមិនមែនថៃរ៉េម៉ាឡេស៊ីទេសាកានឹងទៅបានប្រមាណគ្រាប់ទេហើយបិទតែប៉ុណ្ណេះនៅរបូតទៅ ខ្លះខ្លះអ្នកគ្រប់ត្រូលមែនយូយុបមិញគាត់មើលគាត់គាត់គាត់ឆាននៅក្នុងខមមិនខ្ញុំឃើញគាត់ថាអូយបងអើយឲ្យតែឃើញសាកាទៅម្ដង បាស់រោមហ្មងពីព្រោះគាត់សាកាគាត់មុតមុតស្រួចថៃរ៉េម៉ាឡេស៊ីគាត់លឿនចឹងដែរគាត់ដេញបិទសាកាជាប់ហ្នឹងណាបាទហើយបើខ្សែការពាររៀង slow អីហើយនឹងអត់សូវមុតអីខាងឆ្វេងហ្នឹង ទូអីវាវាចៃដនមានមានថៃរ៉េម៉ាឡេស៊ីនៅឆ្វេងហ្នឹងហើយខ្សែការពារកណ្ដាលខាងឆ្វេងហ្នឹងគឺ លីសាន់ដ្រូម៉ាតិណេសទៀតបិទសាការមួយមួយអែមហ្មងលីសាន់ដ្រូលេងឡើងឈឺជើងខ្លួនឯងបិទគាត់ខំប្រឹងបិទពេកបិទឡើងដូរចេញនាទីទី8គត់ដូរហារីម៉ាហ្គវ៉ៃអើចូលវិញណាគាត់លេងឡើងឡើងឈឺជើងខ្លួនឯងគាត់ខំប្រឹងបិទគាត់លេងខំប្រឹងបិទមែនតើអញ្ចឹងបានន័យថា មែនយូល្អខ្សែការពារមិនមែនអាសនៈអន់ទេខ្សែប្រយុទ្ធអាសនៈយមិញក៏ជ្រុំសម្បើមដែរបាទជ្រុំតែជ្រុំវាចាក់អត់ចូលបាទគាត់បានក្បែរក្បែរវាអត់ចូលរួច មានទាត់ពីចងាយមានអីចឹងទៅមានតែតែលបឿនស្រាលបឿនអីចឹងទៅហើយដាច់មកទៅវិញមានស្អីបាទតែដាច់មកទៅវិញខ្លាចតែខ្សែប្រយុទ្ធខ្លាចតែខ្សែប្រយុទ្ធមែនយូអត់សាច់ការទេ តែចៃដនអី Rashford គាត់ថ្ងៃនេះគាត់ល្អទៀតបាទគាត់រត់ទៅរកតំបន់ល្អគាត់ហែកល្អ ហើយការលេងសងតង់គ្នា Ericsson ហើយ Bruno Fernandes ជំនាញក៏ល្អដែរជាមួយ Ericsson គឺល្អណាស់ចាំមើល Sancho ជំនាញអត់សូវជាប្រមាណទេបានតំបន់ខាងលើ Rashford Bruno ជាមួយ Ericsson 3នាក់ជំនាញនេះលេងល្អខ្លាំង Ericsson ត្រូវទាត់ខ្លួនឯងមួយជើងអាបាល់គ្រាប់ទី2ហ្នឹងតែគាត់អត់ទាត់ទេគាត់ឲ្យទៅ Rashford បាទគាត់ឲ្យទៅ Rashford Rashford ក៏ទាត់បញ្ចូលទីវាការបញ្ជូនរបស់ Christian Eriksen ទៅអញ្ចឹង បើសិនជាយើងការពារបានល្អហើយមានបាល់ counter attack ទៅវិញហើយ ប្រយុទ្ធយើងអត់មុតក៏អត់មានបានកាយដែរតែជំនាញនេះប្រយុទ្ធ Man U Rashford ក៏ធ្វើបានល្អទទួលស្គាល់គាត់ហើយ Rashford នេះមិនមែនលេងអន់ទេបងប្អូនខ្ញុំពីមុនដែល Rashford លេងក្រុមការដឹកនាំរបស់ Rangnick អីអត់សូវបានលេងក៏ដោយសារគាត់ពុកបែកវល់ជាមួយក្រុម Man U នឹងដាក់ពីណាមិនមែនចង់ខ្ញុំចង់និយាយថាមិនមែនតែកីឡាករតែមួយអាចជួយក្រុមបានឈ្នះទេ គឺកីឡាករទាំងក្រុមនៅពេលដែលតំបន់ដែល menu ខ្សោយជាងគេត្រូវបានដោះស្រាយចេញ គឺតំបន់ការពារនេះ យើងឃើញថា menu ចាប់ដើមប្រសើរតែ menu នៅសល់បំរើទៀតបំរើកណ្ដាលក៏មិនទាន់ដោះស្រាយបាន100%ដែរបំរើកណ្ដាលរបស់ menu គឺបើសិនជាអាចនៅត្រូវការទិញម្នាក់អីទៀតឥឡូវបាន Casimiro អូខេហើយយុគមិញនេះ Casimiro អត់បានចាប់ដើមជំរឿនដំបូងទេ បានដំជំរឿនដំបូងគឺ Eriksen ជាមួយនឹង McTominay ខ្ញុំក៏សរសើរមកថមីណៃដែរពី3ប្រកួតនេះគាត់បានចាប់ដើមជំរឿនដំបូងស្ទើរតែរាល់ប្រកួតក្នុងជ័យជំនះរបស់ Man U នេះមូលហេតុមិនដឹងជាយ៉ាងណាពីព្រោះអាចនិយាយបានថាអាចនិយាយបានថាមកពីការមកដល់របស់ Casemiro ធ្វើឲ្យ McTominay គាត់ភ័យបាត់បង់នៅកន្លែងមកគាត់ខត់ខំប្រឹងគាត់ខំប្រឹងឡើងវិញណាយើងអាចនិយាយថាបានអញ្ចឹងនិយាយអញ្ចឹងក៏ថាបានពួក McTominay ចាប់ដើមលេងល្អវិញ តែមកធម្មតាខ្ញុំនៅតែមិនទុកចិត្តអារឿងលេងទាញបាល់ឬក៏ទប់បាល់នៅជុំវិញខ្លួនហ្នឹងជួនកាលទប់ទៅលបត់តែបាល់ខ្លួនឯងហ្នឹងឲ្យគេឆក់បានទៅមកធម្មតាកន្លែងហ្នឹងមួយនៅអត់តែបាល់ជំនាញគាត់ប្រេះគាត់កាត់គាត់ចោះជួយបិទអីហ្នឹងគឺល្អហើយបាទលោក Eriksen Hack អត់សម្រេចចិត្តដាក់ Casemiro ចូលលេងជំរឿនដំបូងទេណាបានប្រហែលគួតហ្នឹងមកធម្មតាគាត់យកបានរហូតអញ្ចឹងបានថាមកធម្មតា inform វិញបន្ទាប់ពីឃើញ កាស៊ីមីរ៉ូមកដល់ទិញ70លានអឺរ៉ូដែរអត់ឲ្យលេងដាក់មកកុំមិនណៃលេងបាទមុនដំបូងមុនការមកដល់របស់កាស៊ីមីរ៉ូបងប្អូនអ្នកគ្រប់ត្រូលគាត់រិះគន់ថាម៉ាក់ថូមីណៃនិងហ្វ្រេតគឺភួមែនតើបាទទម្រង់អន់មែនតើបាទទើបបានមែនយូព្យាយាមទិញកាស៊ីមីរ៉ូមកលេងស្រាប់កាស៊ីមីរ៉ូមកម៉ាក់ថូមីណៃទៅជាលេងខ្លាំងវិញបាទឬមួយក៏ដោយសារតែមែនយូយើងនិយាយមួយបែបទៀតដោយសារមែនយូបាន កសាងនៅតំបន់ការពារកណ្ដាលរបស់ខ្លួននិងខ្សែការពារឆ្វេងស្ដាំកណ្ដាលនឹងបានល្អហើយទើបធ្វើឲ្យអ្នកខាងកណ្ដាលខាងលើគាត់មានទំនុកចិត្តលេងអាការពារនឹងសំខាន់ណាស់តាមពិតបាល់ទាត់បើខ្ញុំនិយាយទៅ អាចថាបងប្អូនជឿថាបានមិនជឿថាបានខ្ញុំនិយាយថាទាំងអស់គ្រប់តំបន់គ្រប់រោលគឺសំខាន់ទាំងអស់ប៉ុន្តែការពារខ្ញុំឲ្យបន្ទុកត្រូវតែជា hard work ជាងគេទាំងអស់បាទ ប្រយុទ្ធគេខំប្រឹងរកគ្រាប់យើងខំប្រឹងខ្ជះខ្ជាចាក់ចោលវាមានន័យស្អីវានាំទៅបាក់ទឹកចិត្តទេអញ្ចឹងតំបន់ដែលល្អជាងគេតំបន់ដែលត្រូវតែត្រូវតែលេងលះជាងគេ គឺការពារនឹងឯងឃើញទេយើងចាំបាច់លេងប្រយុទ្ធទេយើងលេងការពារបាន100%ឲ្យណែនឲ្យរឹងឲ្យមាំគឺក៏អាចឈ្នះដូចគ្នាបានដែរកាលពីប្រហែលឆ្នាំមុនបងប្អូនខ្លះនៅចាំបានការប្រើប្រាស់យុទ្ធសាស្ត្រ bus pack parking bus របស់លោក Jose Mourinho the, the special one នៅក្នុងក្រុម Chelsea គាត់ធ្វើបានជោគជ័យគាត់លេងយុទ្ធសាស្ត្រការពារចតអានក្រុមបាទអញ្ចឹងផ្ដើមចេញវិស័យការពារនេះធ្វើឲ្យបំរើធ្វើឲ្យប្រយុទ្ធគាត់មានទឹកមាត់បាទយើងការពារមមបានន័យថានិយាយរួមប្រយុទ្ធនឹងប្រយុទ្ធនឹងការពារគឺគុណសម្បត្តិដូចគ្នាបំរើគឺការ គាត់តែអ្នកជួយទេជួយរំដោះបាល់ជួយរំលែកជួយបែងចែកបាល់ទៅនេះទៅនោះហើយឲ្យប្រយុទ្ធដើម្បីរកគ្រាប់ ហើយបើធ្លាមដល់ការពារការពារគឺត្រូវការពារជាប់ខ្ញុំសង្កេតឃើញថាក្រុមណាខ្លាំងការពារភាកច្រើនឈ្នះមកខ្ញុំមិនសូវដែរឃើញថាក្រុមនេះល្អប្រយុទ្ធឈ្នះទេតែក្រុមការពារល្អភាកច្រើនក្រុមឈ្នះខ្ញុំនិយាយមិនគ្រប់ត្រួតឲ្យលេងបាល់ការពារច្រើនទេណាបាល់ការពារច្រើនវាអាក្រក់មើល តែបាល់យប់មិញនេះមែនយូលេងការពារពិតមែនតែលេងល្អមើលលេងល្អមើលមិនមែនការពារដើម្បីចាញ់ទេការពារដើម្បីឈ្នះដាក់ការពារដើម្បីស្វែងរកឱកាសដើម្បី counter attack ដូច្នេះលេងល្អមើលបាល់យប់មិញស្អីបាល់យប់មិញល្អមើលយើងរងចាំមើលគឺអត់ខកចិត្តទេបាទខ្លះយើងខំចាំមើលគូនឹងប្រហែលសុទ្ធស្វាញលេងអល្អមើលចូលទៅលេងឡាំឡាយប៉ះទៅប៉ះមកខ្លាចចាញ់រៀងខ្លួនបោះទៅបោះមក LLL អត់មានក្របបាល់បាទ ចឹងខ្ញុំសរុបមកវិញមិនមែនអាសនលអន់ទេអាសនលខ្លាំងអាសនលកាចមុតស្រួចតែខ្សែការពារមេនូល្អល្អពេកបាទខ្ញុំមិនល្អពេកដាឡុតវ៉ារ៉ាន់ម៉ាទីណេសថៃរ៉ាម៉ាឡស៊ីគាត់ working hard បាទគាត់ធ្វើការល្អទាំងអស់គ្នាស្មើជើងគ្នាហ្មងបាទស្មើជើងគ្នាហ្មងហើយវ៉ារ៉ាន់ជាមួយ លីសាន់ដ្រូម៉ាទីណេសនឹងដូចលេងត្រូវត្រូវគ្នាតាំងពីជាតិណាមកអញ្ចឹងបាទតាមពិតអាសនលក៏ខ្សែការពីខ្លាំងដែរឆ្នាំនេះណាបាទឆ្នាំនេះខ្សែការពីអាសនលខ្លាំងដែរដូចវីលៀនសាលីបាជាមួយកាប្រៀលម៉ាកាអេសហ្នឹងមិនមែនជាកីឡាករដែល ត្រឹមតែការពីទេឡើងទៅរកគ្រាប់ទៀតតែរសាបាក់បាទបុកគីវាមិនស៊ីបុកមិនស៊ីនឹងធ្វើម៉េចអាហ្នឹងអញ្ចឹងបាល់ទាត់អញ្ចឹងទេ ម្ដងគេម្ដង យើងបាទជួនកាលយើងឈ្នះ ជួនកាលគេឈ្នះបាទវាមានចំណុចបោះចន្លោះប្រហោងអាសនលក្រុមណាក៏ក៏សរសើរអាសនលដែរឃើញឃើញយុទ្ធសាស្ត្រឃើញក្បាច់លេងរបស់អាសនលឡើងទាំងព្រមដែរមិនហ៊ានបាទមិនហ៊ានថាអាសនលអត់ឈ្នះគឺខ្ញុំក៏មិនហ៊ានទាយដែរខ្ញុំទាយថាស្មើដែរធ្វើមិនឃើញអាសនលរបួសពីពីនេះខ្ញុំថាមែនយូទៅព្រោះមែនយូម្ចាស់ផ្ទះខ្ញុំនិយាយអញ្ចឹងបាទធម្មតាម្ចាស់ផ្ទះចេះតែមានព្រាព្រោះមែនយូធ្វើស៊ីលីពូលមួយបានហើយហ្នឹងព្រោះអីมันអាចឈ្នះតាមអាសនល1-0 បាទ